អូខេបាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺយើងនឹងជួបគ្នានៅមេរៀនទី4ដែលយើងនិយាយអំពីរឿងផ្នែកនីមួយនីមួយនៃសត្វឃ្មុំអញ្ចឹងរូបរាង របស់សត្វឃ្មុំនឹងគឺវាផ្គុំឡើងដោយបាទ3ផ្នែកសំខាន់សំខាន់ហើយថាតើអ្វីដែលជាសំណួរសំខាន់នោះគឺទី1ថាតើពេលដែលឃ្មុំបើទឹកដមមកយកទៅទុកនៅកន្លែងណានៅក្នុងខ្លួនរបស់វាបាទនេះគឺជាចំណុចទី1ដែលបងប្អូនចង់ដឹងមែនទេ ទី2គឺថាតើគេនិយាយអំពីរឿងទឹកដោះស្ដាច់ទឹកដោះស្ដាច់ដែលខ្មែរយើងហៅទឹកដោះស្ដាច់ណាប៉ុន្តែភាសាអង់គ្លេសគេហៅ Royal Jelly ថាតើវាបង្កើត Royal Jelly ហ្នឹងបាទទឹកដោះស្ដាច់ហៅទឹកដោះស្ដាច់នៅកន្លែងណានៃរាងកាយរបស់វា បាទអញ្ចឹងយើងនឹងចូលលំអិតទៅក្នុងរឿងទាំងពីរហ្នឹង បាទនៅ ក្នុងសាច់រឿងដែលសំខាន់សំខាន់បន្តអំពី intro ទៅអញ្ចឹងអ្នកនរគ្នា ឃ្មុំគឺជាសត្វល្អិតមួយយ៉ាងដែលមានរាង កាយរបស់វាត្រូវបានគេចែកជា3ផ្នែកសំខាន់សំខាន់ ទី1គឺក្បាលទ្រូងនិងពោះក្បាលវាគឺមានភ្នែកមាត់អង្តែនក្រពេញទឹកដោះហើយនិងក្រពេញទឹកមាត់ ផ្នែករបស់វាគឺ គេចែកជា2ផ្នែកសំខាន់ធំធំ មួយគឺផ្នែក2ដែលនៅ អមសងខាងក្បាលរបស់វា មានប្រស្រីជាច្រើនពាន់ហើយនឹងផ្នែកធម្មតាគឺនៅចន្លោះផ្នែកទាំងពីរហ្នឹង រាងជាត្រីកោណត្រង់បរិវេណភ្នែកទាំងសងខាង គឺមើលឃើញរូបរាងនិងវត្ថុប៉ុន្តែ គឺมันមានពន្លឺទេគឺវាប្រើសម្រាប់ការមើលឆ្ងាយភ្នែកធម្មតារបស់វាគឺរាងត្រីកោណមានពន្លឺហើយវាគឺប្រើ សម្រាប់មើលនៅទីចិត្តចិត្តមាត់គឺផ្សំឡើងដោយប្រម៉ោយគៀមបបោមាត់លើនិងសន្ទះបិទកម្រមាត់ ផ្នែកក្បាលនៃសត្វឃ្មុំគឺមាន3ប្រភេទទីមួយគឺវាមានប្រម៉ោយ ដែលជាបំពង់អាចបត់បែនបានដើម្បីស្រូបយកវត្ថុរៀបចំក្រមួនឬក៏ទំពាក្រមួននឹងឲ្យស្អាតហើយពេលខ្លះវាប្រើសម្រាប់ខាំឬក៏ការពារសម្បុកពីសត្វល្អិតផ្សេងផ្សេងបបោមាត់លើគ្រប់ត្រដំណើរដល់ការបិទបើកអង្តែនមួយគូដែលត្រូវបានប្រើ ដើម្បីរកក្លិនហើយសម្រាប់ជួយធ្វើឲ្យមានតលយៈភាពរវាងរាងកាយវានៅពេលដើរនិងពេលប្រយុទ្ធ មុំកម្មករគឺមានក្រពេញទឹកដោះនៅលើក្បាលរបស់វាលាក់អាហារដែលគេហៅថា Royal Jelly ទឹកដោះឃ្មុំទឹកដោះស្ដាច់ក្រពេញនោះគឺវាមានទំហំនិង មានសកម្មភាពនៅក្នុងកំឡុងពេលនៃជីវិតសត្វមុំរបស់ឃ្មុំកម្មករនៅពេលដែលពួកវាកំពុង តែផ្ដល់ចំណីទឹកដោះស្ដាច់ហើយបន្ទាប់មកក៏ស្ងួតនិងអសកម្មទៅវិញក្រពេញទឹកមាត់របស់ឃ្មុំគឺនៅក្នុងមាត់របស់ពួកវា ហើយវា មានតំណែងជាមួយនឹងអណ្ដាត ពួកវាផលិតនៅទឹកមាត់ដែលមានអង់ស៊ីមនិងលាយជាមួយនឹងអាហារគេហៅថា B bread ឬក៏នំប៉័ងខ្មុំវាមានលក្ខណៈដូចជាស្នូលបាញ់អ៊ូដែលឃុំកម្មកររៀបចំនឹងលាយកិនវាជាមួយនឹងលំអងនៅក្នុងមាត់ហើយអង់ស៊ីនគឺជួយរំលាយអាហារឬក៏ជួយរំលាយលំអងនោះផ្នែកទ្រូងរបស់ឃុំគឺត្រូវបានបែងចែកជា3ផ្នែកវាមានជើងចែកចេញជា3គូនិងស្លាប2គូ ហើយចំណែកឯផ្នែក ជើងគឺជើងមាន3គូ ហើយនឹងមានមុខងារខុសគ្នាផ្នែកខាងមុខគឺសម្រាប់ចាប់កាន់ឧបករណ៍ឬក៏បោះសម្អាតអង្តែននិងលំអងការជើងកណ្ដាលគឺត្រូវបានវាប្រើ សម្រាប់សម្អាតទ្រូងរបស់វា ហើយតំណងជើងឬជើងខាងក្រោយ គឺត្រូវបានប្រើ សម្រាប់ផ្ទុក នៅលំអងដែលគេហៅថាថង់លំអងរឿងសម្រាប់ប្រមូលនិងដាក់លំអងជញ្ជូនលំអងមកសម្បុកវិញស្លារបស់ខ្ញុំមាន2គូ ហើយត្រូវបានភ្ជាប់ទៅ ទៅខាងលើ នៃផ្នែកខាងក្រោយ ស្លាបខាងមុខធំជាងស្លាបខាងក្រោយ មួយគូនេះគឺត្រូវបានផ្សារភ្ជាប់គ្នា ដែលអាចធ្វើឲ្យវាហោះហើរបានពោះគឺចែកចេញជា9ចម្រៀកដែលវាផ្ទុកទៅដោយក្រពេញសំខាន់សំខាន់មួយចំនួន គឺក្រពេញក្រមួន ក្រពេញក្លិននិងក្រពេញពឹសក្រពេញក្រមួនគឺជាផ្នែកទី1និងដល់ផ្នែកទី7នៃពោះ មានសារធាតុក្រមួនភ្លឺភ្លឺដែលមានទីតាំងនៅផ្នែកខាងក្រោមរបស់វា ហើយភ្ជាប់ទៅនឹងក្រពេញក្រមួន ចំនួន4គូ ដែលបញ្ចេញជាតិរាវបីបង្កើតជាក្របន្ទះក្រមួនលំអងផ្កាត្រូវបានប្រើដើម្បីយកចម្រាញ់ធ្វើជាក្រមួនហើយលាយជាមួយ ទៅនឹងក្រពេញទឹកមាត់ពិសេសមុននឹងពេលប្រើដើម្បីសាងសង់ផ្លិត។ ក្រពេញទឹកក្រអូបផ្នែកទី7មានឆ្នូតពណ៌លឿងធំទូលាយភ្ជាប់ទៅនឹងក្រពេញដែលផលិតក្លិនក្រអូបនៅក្នុងក្លិនក្រអូបនោះត្រូវបានប្រើសម្រាប់កំណត់អត្តសញ្ញាណមិត្តឬក៏សត្រូវ បាទសូមបញ្ជាក់ថាពេលខ្លះគេហៅថាជាភីរីម៉ូន បាទគេហៅជាភាសាបច្ចេកទេសក្រពេញពឹសនិងត្រនិចផ្នែកពោះទី7ដែលផ្ទុកនៅក្រពេញពឹស គឺកើតឡើងនៅការបញ្ចូលផ្នែកទី8និងទី9ដែលភ្ជាប់ទៅនឹងទ្រនងនៃពោះឃ្មុំនៅ ពេលដែលសាច់ឃ្មុំវាហើរចេញពីមនុស្សបន្ទាប់ពីវាតិចហើយនោះផ្នែកពោះនៃសត្វឃ្មុំនឹងគឺបានដាច់ចេញដែលធ្វើឲ្យសត្វឃ្មុំនឹងវាស្លាប់ពិសេសពើនៃសត្វឃ្មុំគឺជាលបាយនៃប្រូតេអ៊ីនអង់ស៊ីមនិងសារធាតុរំលាយអាហារអាស៊ីតនិង សមាសធាតុផ្សេងៗដទៃទៀត ពឹសរបស់ឃ្មុំគឺត្រូវបានគេប្រើជាទូទៅនៅក្នុងឱសថបុរាណក៏ប៉ុន្តែបើប្រើជ្រុលហួសកម្រិតគឺអាចបណ្ដាលឲ្យស្លាប់កម្រិតនៃពឹសរបស់សត្វឃ្មុំ គឺអាចសម្លាប់មនុស្សពេញវ័យបានស្មើនឹងប្រមាណចំនួន600តនិចនិង90តនិចសម្រាប់ក្មេងតូចតូចតែមួយតនិចឬក៏ពីរតនិចក៏វាអាចសម្លាប់មនុស្សបានដែរប្រសិនបើអ្នកនោះ គឺជាមនុស្សដែលពឹសរបស់ឃ្មុំគឺប្រតិកម្មជាមួយឈាមជំងឺខ្សែបេះដូង ឃុំគឺមានក្រពះទឹកដមបំពង់បង្ហូរពីមាត់របស់ឃុំបានបន្ត កាត់តាមផ្នែកខាងលើទៅដល់ផ្នែកទី4នៃពោះដែលវាភ្ជាប់ទៅនឹងថង់ដែលមានរាងធំ ហើយគេហៅថាក្រពះទឹកដមឬក៏ថង់ទឹកដមទឹកដមត្រូវបានរក្សាទុកនៅក្នុងក្រពះទឹកដមនោះជាបណ្ដោះអាសន្នបន្ទាប់ពីការប្រមូលរយបន្ទាប់មក វាក៏ក្អែទៅឲ្យសត្វឃុំដែលនៅចាំសម្បុក នៅពេលដែលវាត្រឡប់មកវិញអញ្ចឹងសត្វឃ្មុំនោះក៏បានផ្ទេរទឹកដមនោះទៅកាន់ឃ្មុំមួយទៀតធ្វើយ៉ាងនេះរហូតដល់ទឹកដមនោះ មានសភាពคล้ายទៅជាទឹកឃ្មុំទើបវាដាក់ទៅក្នុងផ្លិតភ្នាសក្រាស់នៅខាងក្រោមនៃក្រពះទឹកដមគឺរារាំងទឹកដមនឹងមិនឲ្យឆ្លងកាត់ចូលទៅក្នុងពោះវៀនការដកដង្ហើមពោះឃ្មុំគឺមានរុនតូចតូចសម្រាប់ដកដង្ហើមមានចំនួន10គូដែលជាប្រហោង វាមានប្រហោង3នៅលើទ្រូង និង7នៅលើពោះខាងស្ដាំនិងខាងឆ្វេងនៃរាងកាយពួកវាត្រូវបានផ្សារភ្ជាប់ទៅនឹងបំពង់ខ្យល់ដែលឆ្លងកាត់ថង់ខ្យល់សម្រាប់ដកដង្ហើមបេះដូងគឺជាបំពង់វែងមួយដែលលាត សន្ធឹងចេញ ពីទ្រូងហើយភ្ជាប់ទៅនឹងអង្តែនដែលរត់នៅលើក្បាលនៅផ្នែកខាងក្រោយនៃពោះមិនមានសរសៃប្រសាទទេ ប្រព័ន្ធប្រសាទខួរក្បាលជាសរីរាង្គតូចមួយដែលមានទីតាំងស្ថិតនៅផ្នែកខាងលើនៃក្បាល។ ចូលរួមដោយសរសៃប្រសាទដែលមានញៀនសម្រាប់តាក់ទងនឹងអង្តែននៅផ្នែកមាត់ខាងមុខខួរក្បាលសម្របសម្រួលនឹងការឆ្លើយតបទៅនឹងមុខងារនៃប្រព័ន្ធប្រសាទរាងកាយទាំងអស់នោះសរីរាង្គបន្តពួយរបស់ឃ្មុំឆ្មោលត្រូវបានផ្សារភ្ជាប់គ្នាតូចតូចនៅចំហៀងពោះសរីរាង្គនោះមានលក្ខណៈសម្ប៉ែតដែលផលិតនៅមេជីវិតឆ្មោលប្រព័ន្ធបន្តពួយរបស់មេឃ្មុំគឺមានរាងពងក្រពើនិងមានរាងជាបំពង់តូចតូចអូវែដែលផលិតពងនិងឆ្លងកាត់អូវល ហើយទឹកកាមដែលបានទទួលក្នុងអំឡុងពេលនៃការបង្កាត់ពូជជាមួយដ្រូនត្រូវបានរក្សាទុកនៅក្នុងសរីរាង្គមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹង oval ឃ្មុំកម្មករញីដែលគ្មានការបង្កាត់ពូជជាមួយនឹងឃ្មុំឈ្មោលហើយដូច្នេះសរីរាង្គបន្តពូជរបស់វាគឺមិនពេញលេញទេកម្មករញីអាចដាក់ពងនិងបន្តពូជបានតែក្នុងករណីណាដែលមេឃ្មុំមិននៅប៉ុន្តែពងទាំងអស់នោះនឹងញាស់ទៅជាឃ្មុំឈ្មោល បាទអ្នកទាំងគ្នាបាន ទស្សនានិងតាមដានមេរៀនទី4នេះបានមកដល់ទីបញ្ចប់ហើយហើយខ្ញុំសង្ឃឹមថាអ្នកទាំងគ្នានឹងបានទទួលនៅចំណេះដឹងថ្មី ដោយកន្លែងណាដែលបងប្អូនគិតថាវាមិនសមស្របបងប្អូនអាច comment នៅខាងក្រោមបាទអាចឲ្យជាយោបល់បានអូខេជួបគ្នាវីដេអូប៉ុណ្ណឹងហើយខ្ញុំនឹងបង្ហាញវីដេអូបងប្អូននឹងក្រោយតាក់ទងទៅនឹងការផលិតទឹកហើយនឹងទួលនីតិរបស់សាក់ឃុំនីមួយៗអញ្ចឹងអ្វីដែលសំខាន់នោះថាតើ ឃុំនឹងគឺវាការពារវាសមុខវាយ៉ាងម៉េចមានទូនាទីធ្វើអីខ្លះ drone មានទូនាទីធ្វើអីស្ដាច់មានទូនាទីធ្វើអីហើយនឹង worker បាទពពួកកម្មករឃុំនេះតើវាមានទូនាទីធ្វើអីខ្លះនេះគឺជារឿងដែលយើងនឹងជួបគ្នានៅវីដេអូក្រោយអូខេកុំភ្លេចតាមដានហើយធ្វើការ subscribe ហើយនឹង follow page របស់ខ្ញុំអូខេបាទជួបគ្នានៅវីដេអូក្រោយអស់កុំភ្លេចបើសិនជាអ្នកនរគ្នាត្រូវការពូជឃុំត្រូវការទឹកឃុំឬត្រូវការសម្ភារៈដែលតកតងទៅនឹងការចិញ្ចឹមឃុំបាទប្រកបរបរចិញ្ចឹមឃុំ អ្នកនរគ្នាអាចតាក់ទងនៅលេខទូរស័ព្ទនៅក្នុង description ហើយជាពិសេសបើសិនជាអ្នកនរគ្នាចង់ប្រឹក្សាបាទតាក់ទងទៅនឹងការចិញ្ចឹមឃ្មុំមុននឹងចាប់ផ្ដើមអាជីពហ្នឹងក៏អាចទេពួកយើងបានបាទអញ្ចឹងកុំភ្លេចតាមដានបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍រឿងការចិញ្ចឹមឃ្មុំឬក៏ការចាប់ប្រកបរបរអាជីពថ្មីគឺអ្នកអាចតាមដាន page ហើយនឹង channel YouTube នេះបានអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយ